ដើម្បីទទួលបានព័ត៌មាន ថ្មីៗប្រចាំថ្ងៃសូមចុច Subscribe ហើយចុចលើសញ្ញារូបកណ្ដឹងសូមអរគុណថ្ងៃនេះគឺយើងផ្សាយផ្ទាល់កំសាន្តនៅក៏មានប្រធានបទកូនតូចមួយដែរការស៊ុនឈិនគឺដាក់ចំណងជើងថាណែអឹមហេតុអ្វីទនកម្មថ្មីចឹងនិយាយថាហេតុអ្វីទនកម្មថ្មីនៃអឺ លើហ៊ុនសែនបាទហើយនេះគឺជាហ្នឹងប្រិយមិត្តយើងដែលតាមដានទូរទស្សន៍សូនរាឥឡូវលែងបានតាមដានហើយឡើយមកណែកាន់ចកោតឡានមកដល់ហូបស្កាអញ្ចឹងថ្ងៃនេះនៅយីឈីលីនថាសុខមនិកខ្មែរអញ្ចឹងប្រធានបទនេះថាហេតុអ្វីទនកម្មថ្មីលើហ៊ុនសែន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 ស្ដាប់សូនតារាកើតបញ្ញាសម័យឆាំស្ដាប់កំវិសកើតខួបក្បាលពុំស្ដាប់ហ៊ុនសែនកើតរោគចិត្តទូរទស្សន៍សូនតារាស្រាតខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់នៅក្នុងប្រធានបទនេះខ្ញុំនឹងលើកយកនៅហេតុផលមួយចំនួនតាមស្ថានភាពជាក់ស្ដែងបលិបត្តិដំងនិងតាមការយល់ឃើញរបស់ខ្ញុំ អំពីតើហេតុអ្វីទណ្ឌកម្មថ្មីរបស់អាមេរិកមកលើរបបហ៊ុនសែននេះគឺជាចំណុចមួយហើយ និងអត់មានប្រធានបទណាច្រើនអត់មានគ្រឿងខ្លែមេទេគឺយើងចាប់ផ្ដើមចូលតែម្ដងពីព្រោះមានរយៈពេលខ្លីយើងនៅក្នុងរថយន្តនេះប្រហែលជាមិនតិចទៀតនឹងដល់ផ្ទះបាទដល់ផ្ទះគឺបិទការផ្សាយផ្ទាល់ប៉ុន្តែបើសិនជាតម្រង់ទៅដល់ផ្ទះធ្វើការផ្សាយផ្ទាល់ខ្មែរនេះសម្បត្តិជាអាចខាតពេលវេលាអញ្ចឹងក៏ដូចជានាំបងប្អូនមកមើលទេសភាពនៅតាមដងផ្លូវខ្លះផងបាទនៅស្រុកនេះផ្លូវនេះគឺអត់មានឈ្មោះដាច់ជោដាច់ចោលទេអានេះមានតែភូមិគង់គង់តែផ្លូវស្រុកនេះបងប្អូនគាត់តែមើលស្ពានណា បើនិយាយពីស្ពានហ្នឹងសឹងតែមកចាក់អាមួយណាតែអត់មានទេហើយប្រធានាធិបតីគឺដូររហូតអានេះផ្លូវក្រោមដីបងប្អូនណាបាទអា Brittany Baker អានេះផ្លូវក្រោមដីអាយើងមានមួយនោះនិយាយទៅពីអួតនោះអួតបាទនៅយើងហើយជាលុយទឹកលុយរបស់ប្រជាជនទៅទៀតរ៉ែមតោអញ្ចឹងបានជាថ្ងៃមុនហ្នឹងតាប្រំប្រៃនឹងបានកៅខ្ញុំបានបងប្អូនណានេះគឺជា សិទ្ធិផ្លូវក្រោមដីអញ្ចឹងឃើញទេណែអាខ្ញុំជឿនលីធីចន្ទរារាមាកាលមុនគ្រាន់តែសរសេរអត្ថបទមួយខ្លីមានការគ្រប់គ្រងគ្រប់ទឹកគ្រប់ដីតែម្ដងតែខ្ញុំថាពេលខ្ចីលុយគេយកឈ្មោះកម្ពុជាទៅប្រើសូនសានណាពេលសាងសង់ដាក់ឈ្មោះហ៊ុនសែន តែពេលអ្នកសមបំណុលគឺប្រជាពលរដ្ឋខ្មែរបងប្អូនអានឹងគឺជាពាក្យពិតណាមែនទេអានឹងគឺពាក្យពិតសច្ចៈ100%អត់មានខុស1%ទេ គឺលុយដែលហ៊ុនសែនខ្ចីគឺយកឈ្មោះប្រទេសកម្ពុជាណាអាខ្សែជីវិតដល់តែពេលសាងសង់តដាក់ឈ្មោះហ៊ុនសែនដល់អ្នកសងមែនទេប៉ូលីសបាត់បោះហ្នឹងចាត់ទុកថាគ្រឹះខ្លាំងទៅមួយចុះវាទៅជាប្រជាជន ពេលដល់តំណឹងមានបងប្អូនយើងណាឡៅពីគាត់ផ្ញើណែសុំតពួកពេលនោះក៏គេយកអាសាសនារាហ្នឹងទៅបង្ហោះសយសវណ្ណហើយមានគណៈបកប្រជាជនគេចាប់ផ្ដើមខមមិនគេថាអើគេខមមិនជាមួយនៃអ្នកដែលសុំតពួកខ្ញុំហ្នឹងទេមិនមែនខ្ញុំទេខ្ញុំក៏មានអ្នកខមមិននេះដែរគាត់ថាខ្ញុំអត់តបតយទេណាដល់ស្មៃរំគេថាអើបើមិនដាក់ឈ្មោះ នេតលគេថាអើនេតលតែដាក់ឈ្មោះម៉ែឯងថាចេះអេពាក្យហ្នឹងខ្ញុំថាតាមគេរីសូរិយាស្រីស្តូឡូអ៊ីវ៉ាគេថាអើតលតែដាក់ឈ្មោះនេម៉ែឯងឬក៏ឪឯងបានកើតមែនដាក់ឈ្មោះហ៊ុនសែនឬអីមិនកើតកាលដល់ហ្នឹងគេសុំតពុកខ្ញុំទៅលោកគ្រូខ្ញុំឃើញគេខមមិនអញ្ចឹងកគុកក្តីគេថាតតដាក់ឈ្មោះម៉ែឪឯងអញ្ចឹងបានមិនកើតមែនដាក់ឈ្មោះហ៊ុនសែនវាអត់កើត អញ្ចឹងតើត្រូវឆ្លើយយ៉ាងដូចម្ដេចលោកគ្រូខ្ញុំក៏ប្រាប់គាត់វិញថាអញ្ចេះខ្ញុំថាអើចុះម៉ែឪឯងនឹងសង មាន តែម៉ែឪឯងនឹងសងអីចុះអានេះវាតល់តែដាក់តល់តែម៉ែឪឯងហើយនឹងឪពុកម្ដាយម៉ែឪសម្ដេចសងអានឹងចាំដាក់ឈ្មោះមកអាសងមកប្រទេសដូចតែគ្នាហ្នឹងដល់ទៅពេលអញ្ចឹងទៅគាត់ក៏សោចគឺថាអូត្រូវលោកគ្រូ បានអាពាកនឹងមួយហើយខ្ញុំក៏លើកយកមកធ្វើជាគ្រឿងក្លែមទៅសគុណថាវរីរទ្ធីនិងអក្សរថៃអឺនៅពេលនេះដើម្បីជាតពួកដែរទៅតពួកបងប្អូនណាបើកណាគេថាអីខ្ចីលុយយកឈ្មោះកម្ពុជា កម្ពុជាទៅទៅប្រើដល់តែពេលសាងសង់ដាក់ឈ្មោះហ៊ុនសែនដល់តែអ្នកសងបំណុលប្រជាជនកម្ពុជាថាធ្វើរដ្ឋខ្មែរហើយដល់គណៈបកប្រជាជនគេថាអញ្ចឹង គេថាអើបើមិនដាក់ឈ្មោះសម្ដេចតដាក់ឈ្មោះម៉ែឪឯងអញ្ចឹងអានឹងមានពាក្យសូនតារាទេណាដល់ទៅសូនតារាគេសុំតពួកសូនតារាថាវិញណាប្រាប់ទៅវិញគេថាអើចុះខ្ចីលុយហ្នឹងម៉ែឪឯងម៉ែឪហ៊ុនសែនសងអញ្ចឹងបាទបើថាមានតែម៉ែឪឯងហើយនឹងម៉ែឪសម្ដេចសងអានឹងដាក់អីដាក់ទៅគេមិនខ្វល់ទេប៉ុន្តែអាគេសងមកប្រទេសហ่ะចាយើងទៀមទាដាក់តូនឈ្មោះយើងដែរមើលហ៊ុនសែននោះស៊ីប្រាក់ខែអត់ មិនត្រឹមតែមិនសងទេលួចលុយគេទៀតបងប្អូនម៉ែជាងជីនេះហ៊ុនសែនណាទៅខ្ចីលុយបរទេសរាប់ពាន់លានដុល្លារហ្នឹងមិនត្រឹមតែគាត់អត់បានសងទេណាគាត់យកអាលុយហ្នឹងគាត់ចំណេញអាដាក់ឈ្មោះគាត់ហើយគាត់ពុករលួយយកលុយរាប់ពាន់លានដុល្លារហ្នឹងទៅដាក់ចូលកប៉ៅគាត់ទៅទៀតមនុស្សកំសត់ ហើយអាអ្នកសងគឺអាអ្នកយើងអាទាំងអស់តែគ្នានឹងអញ្ចឹងបានជាកលែងនឹងមួយតពួកនឹងដែលគេ បងប្អូនចឹងមិនថាឥឡូវនេះណាអ្នកបងប្អូនណា ដែលទាល់ច្រកដែលកលដែលទៅមិនពិបាកអីនឹងខឹងពេកឆ្លោយអត់រួចជាមួយគណៈបកប្រជាជនអតបតុញនឹងក្រុមអាត្រឹមត្រូវនឹង Kevin Kekum ដឹងតែតម្លាក់មកសុំតពួកសនតារាហើយតពួកសនតារានិយាយខ្លីៗតែអាអានឹងវាត្រូវបងប្អូនពិចារណាមើលបើយើងថាអញ្ចឹងគេថាអើបើមិនដាក់ឈ្មោះសម្ដេច តើតដាក់ឈ្មោះម៉ែឪឯងបានសមឲ្យយើងថាវិញអញ្ចឹងទៅជូកើលៀងមែនទេយើងថាអើហើយចុះលុយហ្នឹងតតតែម៉ែឪឯងហ្នឹងម៉ែឪសម្ដេចអ្នកសងចុះបានដាក់ឈ្មោះម៉ែឪឯងម៉ែឪសម្ដេចទៅមកអាសងមកប្រទេសឲ្យដាក់ឈ្មោះទៅហ៊ុនសែនណាប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាតខោជនបដិការបងធីមផ្លាស់ប្ដូរផ្នត់កំណត់ឥឡូវយើងចូលទៅដល់ប្រធានបទសំខាន់ បាទអាមិញគឺកូនគ្រឿងខ្លែបតូចមួយដោយសារតែយើងជជែកចិត្តសួនទៅលើរថយន្តមុននេះខ្ញុំរំមេតាអ៊ុំបានស្ដាប់ការវិភាគរបស់នៅក្នុងវិទ្យុស៊ីសេរីរបស់លោកកឹមសុខបាទគឺស្ដាប់លេងលេងលីដាព្រំលំហែអារម្មណ៍នៅក្នុងឡានហើយក៏មានចំណុចមួយល្អបាទចំណុចល្អហើយ ក៏មានចំណុចអានឹងគេហៅថាភាសាអង់គ្លេស possibility ឬក៏លទ្ធភាពដែលអាចភាគរយវាជាជ្រុងមួយដែលយើងនឹកស្មានមិនដល់ប៉ុន្តែវាអាចកើតឡើងដែរហើយអានឹងវាពាក់ព័ន្ធជាមួយនឹងទនកម្មថ្មីរបស់អាមេរិកថ្ងៃនេះបងប្អូនបានឃើញហើយបណ្ដាញព័ត៌មានគ្រប់បាទបាននិយាយបុណ្យលឹមអំពីទនកម្មថ្មីរបស់អាមេរិកមកលើ សម្ភារៈសឹកនិងបើនិយាយទៅទណ្ឌកម្មនិយាយអំពីការរឹតបន្តឹង restriction រឹតបន្តឹងការលុកសម្ភារៈសឹកនិងអាវុធដល់កងទ័ពកងយុទ្ធពលខេមរភូមិន្ទបើយើងនិយាយឲ្យខ្លីអានឹងហៅទណ្ឌកម្មយោធាណែពាក្យហ្នឹងហៅទណ្ឌកម្មយោធាកាលណាបើនិយាយពីការរឹតបន្តឹងសម្ភារៈសឹកនិងអាវុធមិនមែនជាទណ្ឌកម្មសេដ្ឋកិច្ចវាផ្នែកទូចមួយទេវាចិត្តស្រួល ហើយនៅក្នុងវត្ថុអសីសេរី នៅក្នុងនោះចំណុចដែលខ្ញុំបានឃើញអឺលោកកឹមសុខគាត់និយាយចំណុចមួយគួរឲ្យចាប់អារម្មណ៍ប៉ុន្តែមិនត្រូវទេត្រូវវាតតែរឿងនឹងវាទៅជាចឹងណាណាអានឹងបានគេហៅថាត្រូវប៉ុន្តែវាគួរចាប់អារម្មណ៍មានន័យថា ចំណុចមួយដែលមើលទៅវាជាជ្រុងមួយហើយក៏វាអាចកើតឡើងដែរ ដូចឧទាហរណ៍ដែលចំណុចដែលគួរចាប់អារម្មណ៍ហ្នឹងគឺហ៊ុនសែនគាត់អាចទៅប្រទេសភូមា ទៅអាចខ្សឹបខ្សៀវសោកលុយសោកប៉ាន់អ៊ុងមីងលៀងដើម្បីសុំជួបអ៊ុងសាងស៊ូជីមួយនាទី2នាទីហើយថតរូបដើម្បីបង្ហាញអន្តរជាតិថានយោបាយការទូតរបស់គាត់ស្រីម៉ៅរ៉ូសគឺខ្លាំងណាស់អាចសម្របសម្រួលអាស៊ានដោះស្រាយវិបត្តិ នៅភូមិមេបានអាចំណុចនេះបងប្អូនណាអានឹងគេថាល្អបាទចំណុចល្អគឺមានន័យថាការមើលឃើញស៊ីជំរឹកហ្នឹងហើយដែលយើងកន្លែងមួយដែលយើងគូសរសើរណាបាទអញ្ចឹងយើងនេះការមើលឃើញស៊ីជំរៅប៉ុន្តែមិនមែនមានន័យថាត្រូវទេជាចំណុចមួយគួរឲ្យចាប់អារម្មណ៍ជារឿងមួយដែលនឹកស្មានមិនដល់ជារឿងមួយដែលអាចកើតឡើងដែរព្រោះហ៊ុនសែនចូលចិត្តសម្ដែងនិងលេងល្ខោនអា គ្រាន់តែថាអញ្ចេះរឿងក៏វាមិនអាចកើតឡើងដែរណែស្រីណា Eric Shaw និង Eric Spencer សំទុះបាទសុខាននៅទី1យើងត្រូវដាក់សំណួរ3យ៉ាងទៅវិញថាតើអ៊ុងសាងស៊ូជីនឹងជួបហ៊ុនសែនទេសំណួរនេះណែចម្លើយ វាមានតែពីរជួបនិងមិនជួបប៉ុន្តែបើសិនជាអ៊ុងសាងស៊ូជីគាត់ដាច់ខាតត្រូវជួបហ៊ុនសែនពីព្រោះគាត់អត់មានជំរឿសទេព្រោះបើសិនជាអ៊ុងមីងលៀងបើកទ្វារនាំហ៊ុនសែនចូលទៅអ៊ុងសាំងស៊ូជីអត់អាចរត់គេចចូលទៅក្នុងប្រគុនបានទេអានឹងមួយហ្នឹងទី2សំណួរទី2តើអ៊ុងមីងលៀងព្រម ឲ្យហ៊ុនសែនជួបអង្សាងស៊ូជីដែរឬទេកាតកលកាលនេះជាមួយទី2ណារឿងនេះប្រហែលជាភាគរយតិចណាពីព្រោះពួកផ្ដាច់ការយល់ចិត្តផ្ដាច់ការដូចគ្នាបើសិនជាអ៊ុងមីងលៀងព្រមឲ្យហ៊ុនសែនជួបអ៊ុងសាងស៊ូជីអានោះគេហៅថាធ្វើស្រែលើក្បាលអ៊ុងមីងលៀងភាសាខ្មែរយើងគេមានពាក្យមួយគេថាធ្វើស្រែលើខ្នងរះណា ឬខ្នងគ្រាហ្នឹងគឺខ្លះគេអាចនិយាយបានម្យ៉ាងទៀតថាធ្វើស្រែណេះលើក្បាលឬក៏លើខ្នងអ៊ុងមីងលៀងណាអញ្ចឹងមីងអ៊ុងលៀងបាទខ្លះគេថាខ្ញុំអានណាតែគេដឹងដឹងតែមនុស្សម្នាក់ហ្នឹងបាទអញ្ចឹងព្រាយមិត្តនេះគឺជាយើងមើលទេសភាពជុំវិញហ្នឹងហ្នឹងណាណាមើលចុះមើលឡើងលៀនណាសឹកអញ្ចឹងភាគរយតិចណាពីព្រោះពួកផ្ដាច់ការ វាអត់ឲ្យណែនណាជន់លើក្បាលវាទេណាវាអត់ឲ្យណែណាគេយកចំណេញទេប៉ុន្តែភាគរយដែលជាងថាតិច មានន័យថាមិនអត់ទេអាចតែអាចកលៈទេសៈណាមួយដែលមានការដោះដូរផលប្រយោជន៍គ្នា ដែលយើងមើលមិនដឹងតែបើនិយាយអំពីការដោះដូរផលប្រយោជន៍រវាងហ៊ុនសែននិងអ៊ុងមីងលៀងអត់មានអីក្រៅតែពីរួមដៃគ្នា ពង្រីកអំណាចផ្ដាច់ការនៅអាស៊ានពង្រឹងអំណាចចិនដើម្បីទប់ទល់ជាមួយនឹងអាមេរិកនេះខ្ញុំសរឿនបើទប់ទល់ជាមួយនឹងអាមេរិកបានអានឹងវាស្មើនឹងហ៊ុនសែនរក្សាអំណាចតវងត្រកូលដូចគឹមជុងអ៊ុនប៉ុន្តែគ្រាន់តែខុសរូបភាពខុសរូបភាពត្រង់ថាអំណាចរបស់ហ៊ុនសែនតត្រកូលគឺ គាត់ពាក់ស្រោមប្រជាធិបតេយ្យនៅគុំជហ៊ុនគេស្មោះត្រង់គេអត់និយាយពាក្យប្រជាធិបតេយ្យគេប្រើប្រទេសគេគឺកុម្មុយនីសតែម្ដងណាគឺតែបាត់កុម្មុយនីសច្បាប់គេគឺផ្ទេរពីឪទៅកូនគេនិយាយតាមត្រង់ចឹងអាសូនច័ន្ទមេធនា ដល់មកដល់ចំណុចនេះអានឹងបានជាខ្ញុំសួរសំណួរទី2តើអង្គមីងលៀងឯកភាពដែរឬទេចឹងភាគរយតាចាស់ពួកអង្គមីងលៀងនឹងយល់ថាមិនអោយហ៊ុនសែនទៅចឹងមួយមួយទៀត តើប្រជាជនភូមានឹងប្រតិកម្មយ៉ាងដូចម្ដេចស្លឹកឈើអានេះគឺជាសំណួរមួយដែលបងប្អូនអាចឆ្លើយបានហើយក្រោយនៅក្នុងទំព័រ Facebook របស់ហ៊ុនសែនណាក្រោយពេលដែលគាត់លើកលែងតែគាត់ប្លុកគេចោលមិនដឹងក្រោយពេលដែលគាត់ណែអឺអានេះតែយើងទៅណែមិនមែនមកនេះទេយើងទៅយើងទៅផ្ទះបងកាលីតាអញ្ចឹងណាសេប៉ា EC ហ្នឹងបាទ ហ្នឹងហើយអឺចឹងយើងនេះហ្នឹងណាអាហ្នឹងហៅគេកន្លែងហ្នឹងអរិយកន្លែងនេះបងកលីអីគេការីកាឡងកាឡងយើងទៅកាឡងបាទយើងទៅកាឡងចឹងបានថាលឿនខ្ញុំចេះឆ្ងល់រត់ដងដូចជាមិនលឿនទេ1ម៉ោងអីណាហើយអញ្ចឹងបានខ្ញុំធ្វើការផ្សាយផ្ទាល់គីមជឿនលីអញ្ចឹងអាសំណួរទី3យើងអាចឆ្លើយបានហើយបងប្អូនមើលឃើញពេលដែលហ៊ុនសែនគាត់បង្ហោះរូបនៃចិត្តជលសាអឺ ហ៊ុនសែនហើយនឹងរដ្ឋមន្ត្រីការបរទេសនៃភូមិមាននឹងដីមាសតកិច្ចដៃគ្នា ចាប់ដៃគ្នាជំនួបគ្នាស្រាប់តែប្រជាជនភូមិមាក្នុងក្នុងនឹងខ្ញុំរាប់មើលខ្ញុំមើលទៅប្រហែល 15k ប្រហែលជា 10k ហើយភូមិមាចុចអារូបកំហឹងណា អារូបនៅខំថ្មិញអារូបនៅខឹងហ៊ុនសែននឹង ទៅ ចាប់ដៃជាមួយភូមិអញ្ចឹងមានន័យថា ប្រជាជនភូមិទូទាំងប្រទេសគឺស្អប់ហ៊ុនសែនឥឡូវហ្នឹងអញ្ចឹងណាហើយបើសិនជាប្រជាជនភូមិទូទាំងប្រទេសស្អប់ហ៊ុនសែនគឺក៏មានន័យថាមនុស្សទូទាំងពិភពលោកហ្នឹងក៏ស្អប់ហ៊ុនសែនដែរអញ្ចឹង យើងមើលអសក្តានុពលដែលហ៊ុនសែនទៅប្រទេសភូមាហ្នឹងបើយើងនិយាយអំពីលក្ខណៈជាក់ស្ដែងគឺគាត់គ្រាន់តែចង់ពង្រីកអំណាចផ្ដាច់ការកសាងរបងភូមិសាស្ត្រនយោបាយដើម្បីឲ្យគាត់កាន់អំណាចតវងតកោតែប៉ុណ្ណោះអានេះខ្លឹមសារពិតណាបាទយីឈៀងលីមនិងសម័យរមឯចំណែកសកម្មភាពផ្សេងផ្សេងដែលយើងមើលទៅគឺ វាដោយឡែកហើយខ្ញុំគិតថាមីណូលីអឺមលោកកំសុកគាត់និយាយទៅនឹងគឺជាចំណុចមួយគួរឲ្យចាប់អារម្មណ៍ប៉ុន្តែយើងនិយាយថាត្រូវអត់តាន់នេះអាហ្នឹងណាជាចំណុចមួយអត់ដែលចាប់អារម្មណ៍ដែលអាចកើតឡើងដែរដែលហ៊ុនសែននឹងអាចទៅសុំកលុំជាមួយអង្គមីងអ៊ុងលៀងហើយទៅសុំគេសុំអង្គសាងសុជីថតរូបដើម្បីបង្អួត អំពីគោលនយោបាយនៃការបរទេសរបស់គាត់ហ្នឹងគឺគឺអញ្ចឹងឥឡូវយើងត្រឡប់ចូលដល់ប្រធានបទក្តៅរបស់យើងចូលសំណួរវិញ ហើយសំណួរនេះក៏ឃើញលោកណែនៅក្នុងវត្ថុវត្ថុអាស៊ីសេរីហ្នឹងបានចោទសួរដែរចោទសួរដូចគ្នាថាហេតុអ្វីបានជា មានទណ្ឌកម្មថ្មីតែនេះខ្ញុំនិយាយអំពីនៃលក្ខណៈជាក់ស្ដែង និង ការយល់ឃើញរបស់ខ្ញុំទៅចុះហេតុអីបុកតាមស្ថានភាពជាក់ស្ដែងនិងការយល់ឃើញរបស់ខ្ញុំ ណាមូលហេតុដែលនាំឲ្យមានទណ្ឌកម្មថ្មីគឺទណ្ឌកម្មយោធាការរដ្ឋបិទការលុកនិងការដឹកជញ្ជូនសម្ភារៈសឹកណែមកកម្ពុជា គឺដោយសារហេតុផល3យ៉ាងណាបន្ទឿនទេសចរទី1គឺហ៊ុនសែនជាប្រធានអាស៊ាន អាហ្នឹងយើងត្រូវនិយាយលក្ខណៈឲ្យវាច្បាស់ច្បាស់ម៉ាទេម៉ាទិចបាទ logic ណាទីមួយគឺហ៊ុនសែនជាប្រធានអាស៊ានយើងត្រូវដាក់សំណួរសួរវិញណាជីង shopping បើហ៊ុនសែនជាប្រធានអាស៊ានអាមេរិកគួរតែសហការហេតុអីបានទៅជាដាក់ទណ្ឌកម្មអញ្ចឹងណាចម្លើយពីព្រោះរាល់ គោលបំណងទាំងអស់រាល់គោលបំណងទាំងអស់តែងតែមានការដាក់សម្ពាធដើម្បីគៀបដោះដូរយកអ្វីមួយបើសិនជាកម្ពុជាមិនមែនជាប្រធានអាស៊ានហើយអាមេរិកតំណងជាមិនដាក់ទណ្ឌកម្មទេជា Columbus ពីព្រោះអាស៊ានវាគឺជាភូមិសាស្ត្រនយោបាយរវាងមហាអំណាចពីរដណ្ដើមគ្នា ណានឹងយើងត្រូវដឹងចេះរវាងមហាអំណាចពីរដណ្ដើមគ្នាគឺមហាអំណាចសេរីដែលមានអាមេរិកជាមេដឹកនាំនិងមហាអំណាចចិនមួយអញ្ចឹងយើងត្រូវសួរមើលថាតើហ៊ុនសែនងាកទៅខាងណាតែអានឹងយើងនិយាយច្បាស់ចេះខ្មែររដ្ឋខុនម៉ាឡាប៉ាឌិតណាលីលីហ៊ុនសែនងាកទៅចិនអាហ្នឹងជាបុព្វហេតុនៃតនកម្ម ដែលខ្ញុំធ្លាប់តបទៅបណ្ឌិតសុកទូចយូរហើយប្រហែលជាតាំងពីនៃមុនហ៊ុនសែនធ្វើមុនប្រហែលជាជិតកន្លះឆ្នាំសុកទី3កាលនោះសុកទូចគាត់និយាយច្រើនអូការពារហ៊ុនសែនហើយក្នុងចំណុចមួយខ្ញុំថាលោកបណ្ឌិតហើយណាគាត់ថាអាមេរិកនឹងមិនហ៊ានធ្វើឲ្យហ៊ុនសែនទេ ពីព្រោះតែ នៅក្នុងចំណោមហេតុផល4 5របស់គាត់នោះមាន2ទី1ហ៊ុនសែនប្រធានអាស៊ានទី2ហ៊ុនសែនមានចិនជាខ្នងបង្អែកពេលនោះខ្ញុំក៏ទៅប្រាប់បណ្ឌិតសុកទូចតាមផ្សាយផ្ទាល់នឹងថាអាមាន ខ្នងចិននឹងហើយដែលអាមេរិកដាក់ទណ្ឌកម្មកាន់តែខ្លាំងបើហ៊ុនសែនងាកទៅចិនតិចទណ្ឌកម្មតិចវាងាកទៅចិនខ្លាំងណែសាងវ៉ាដានទៅទណ្ឌកម្មខ្លាំង ខ្ញុំថាយីក៏ល្ងងល្ងងម៉េះអ្វីរាល់ថ្ងៃហ្នឹងគេដាក់ទណ្ឌកម្មហ៊ុនសែនគេដាក់រឿងថាហ៊ុនសែនងាកទៅចិនខ្លាំងហ្នឹងណាអាហ្នឹងចំណុចមួយដែលយើងគួរឲ្យចាប់អារម្មណ៍ជាចម្លើយមួយដែលខ្ញុំឆ្លើយប្រាប់ប្រិយមិត្តថាហេតុអីណាចំណុចទី1ដែលអាមេរិកដាក់ទណ្ឌកម្មថ្មីគឺអ៊ីវ៉ាត់ដែរដោយសារតែហ៊ុនសែនជាប្រធានអាស៊ានហេតុអីពីព្រោះអាស៊ានគឺជា ទី តាំងភូមិសាស្ត្រនយោបាយដែលមហាអំណាចពីរដណ្ដើមគឺចិននិងអាមេរិក ហ៊ុនសែនងាកទៅណាទៅចិនអញ្ចឹងច្បាស់ហើយថាអាមេរិកនឹងដាក់ទណ្ឌកម្មពីព្រោះបើសិនជាភូមិសាស្ត្រអាស៊ានបាត់បង់ទៅចិនគឺអំណាចផ្ដាច់ការនៅលើពិភពលោកនឹងរីកហើយគ្រោះថ្នាក់របស់មនុស្សនឹងកើតមានឡើងហេតុអីបងប្អូនពិចារណាមើលនៅក្នុងនៅប្រទេសភូមារយៈពេលតែមួយប្រមាណខែទេមែនទេស្លាប់មនុស្សអស់1000នាក់ បងប្អូនមានតែឃើញប្រទេសប្រជាធិបតេយ្យស្លាប់មនុស្សហើយកុំថាឡើយមនុស្សមកបោកពីសូម្បីតែសត្វនេះសត្វនៅតាមផ្លូវឧទាហរណ៍តែខ្ញុំដើរចេះហ្នឹងអត់មានសត្វទេខ្ញុំឧទាហរណ៍បើយើងឃើញសត្វតាមផ្លូវខែនេះអស់ស្លឹកឈើអាហ្នឹងក៏គេមិនទាំងហ៊ានបុកមកដែរមានកន្លែងខ្លះផ្លូវខ្លះសត្វដើរឆ្លងកាត់ច្រើនពេកគេដុតផ្លូវនឹងចោលមកគេបិទលែងឲ្យឡានធ្វើចរាចរណ៍គេទុកឲ្យសត្វដើរវិញក៏មានដែរអញ្ចឹងបងប្អូនមិនដែរឃើញប្រទេសសេរីប្រទេសនៃប្រជាធិបតេយ្យណាដែលយកជីវិតមនុស្សស្លាប់មនុស្សរាប់ពាន់នាក់ ធ្វើលេសឆេះលេងសើចហើយបានមេដៃមាសបានមេដៃបណ្ឌិតទេបងប្អូនឯងឃើញទេអត់មានទេមានតែនៅ ក្នុង ប្រទេសផ្ដាច់ការតែប៉ុណ្ណោះបាទអញ្ចឹងអានឹងចំណុចទី1ចំណុចទី2អានេះជាចំណេះដឹងទូទៅណាតាមពិតអានឹងគេត្រូវណាខ្ញុំយកសំណួររបស់ មិនសំណួរទេប្រធានបទហ្នឹងវាស្របជាមួយខ្ញុំដែរគាត់ថាវាស្របជាមួយអាស៊ីសេរីអាស៊ីសេរីគេយកអាហ្នឹងមកធ្វើប្រធានបទដែរសួរថាហេតុអីបានមានទណ្ឌកម្មថ្មីជាងចំណុចទី1មិនសានជាប្រធានអាស៊ានហ្នឹងអាប្រធានអាស៊ានហ្នឹងហើយដែលគេត្រូវតែដាក់ទណ្ឌកម្មពីព្រោះអាប្រធានហ្នឹងវាងាកវាអត់នៅកដាលប្រធានហ្នឹងវាអត់វាអត់ងាកវាវាងាកអញ្ចឹងវាទៅដាក់ថ្មោងហើយចំណុចទី2គឺដោយសារតែហ៊ុនសែនប្រកាសកាលពីគាត់ទៅកំពង់សោមហ្នឹងដែលលេអ៊ុយឲ្យឈប់ អនុញ្ញាតទៅចុះពិនិត្យណាអាមូលដ្ឋានទ័ពរៀមដែល អាមេរិកធ្លាប់ចុះទៅពីរដងដោយមានការសង្ស័យថា ជាតំបន់ភូមិសាស្ត្រកងទ័ពចិនឬក៏ការផ្ដាល់នៃមូលដ្ឋានទ័ពឲ្យចិនអាហ្នឹងចំណុចហ្នឹងរដ្ឋសាហ៊ុនសែនគាត់និយាយផ្ទាល់នៅនៃខេត្តសៀមរាបក្រោយពេលដែលហ៊ុនសែននិយាយចំណុចហ្នឹងហើយ ក៏ក្រសួងការបរទេសឬទូតអាមេរិកបាន ប្រតិកម្មនៅ ភាសាការទូតមួយដែលជំទាស់ព្រោះការបងប្អូនភាសាការទូតជំទាស់មិនមែនមានន័យថាគេនិយាយដាច់ខាតបានហើយជំទាស់ឲ្យដូចគេមិនឲ្យកូនកំមុំហ្នឹងគេថាកូនគេអត់ទាន់អត់ទាន់រៀនចប់ចាំ5ឆ្នាំទៀតអាហ្នឹងគេជំទាស់ហ្នឹងណាអាមេរិកក៏ចាប់ផ្ដើមនិយាយថាការដំឡាភាពនៃមូលដ្ឋានទ័ពរៀមគឺមានសារៈសំខាន់ណាស់សម្រាប់ភូមិសាស្ត្រសន្តិសុខតំបន់ ហ្នឹងមានន័យថាគឺចំទាស់ហ៊ុនសែនណាគាត់ថាបើយើងអត់យល់គឺហ៊ុនសែនយល់អាហ្នឹងខ្ញុំគាត់ទៅជម្រាបប្រាប់ប្រិយមិត្តចេះណែហេតុអីបានថាអញ្ចឹងពីព្រោះដោយសារតែមានការសង្ស័យដោយសារតែអត់មាន ការឯកភាព ហើយដោយសារតែហ៊ុនសែនប្រកាសបិទគឺវិរិទ្ធតែសបញ្ជាក់ឲ្យឃើញអំពីការលាក់បាំងគឺអាហ្នឹង logic មើលណាអាហ្នឹងមកទេមកតិចវាត្រូវអញ្ចឹងធម្មតាមនុស្សបើកណាលាក់មិនចង់ឲ្យនរណាដឹង មិនយ៉ាងវលៈគឺមិនចង់ឲ្យដឹង ហើយរបស់ដែលកាន់លក្ខកាន់តែខ្លាំងគឺរបស់ដែលកាន់តែមានសារៈសំខាន់ពេលហ្នឹងហើយដែលធ្វើឲ្យអាមេរិកលែងមានការអល់ឯកនៅក្នុងការដាក់ទណ្ឌកម្មឬក៏លែងនិយាយឬក៏លែងណាទំនាក់ទំនងប្លាប្លាប្លាប្លាប្លាប្លាហៅតែប៉ែច្រើនណា ក៏ចាប់ផ្ដើមធ្វើទណ្ឌកម្មបឋមបងប្អូនអាទណ្ឌកម្មអាមេរិកនៅមានទៀតដូចខ្ញុំធ្លាប់លើកនិយាយនឹង2ម្ដង2 2 2ដង4 2ម្ដង5 1ទេណាទណ្ឌកម្មវាអត់ដែរថយទេបើហ៊ុនសែនមិនថយសម្ដីសូនារានិយាយតាំងពី3 4ឆ្នាំតាំងពីគេរំលាយគណៈបកសិរុជថាមែនមានថ្មីរហូតរហូតយមើលមានថ្មីរហូតទណ្ឌកម្មថ្មីរហូតអត់ដែលថយទេអាហ្នឹងណាឈឹមស៊ីណាអញ្ចឹងពេលនេះអាមេរិកចាប់ផ្ដើមសាកល្បងទណ្ឌកម្មបឋម ខ្ញុំមានប្រើពាក្យរសាល្មងព្រោះទនកម្មនិរិទ្ធបិទសម្ភារៈសឹកវាមិនមែនចូលឈានចូលដល់ទនកម្មសកិច្ចសហប្រតិបត្តិការយោធាក្នុងតំបន់ឡើយទេអានឹងចំណុចទី2ព្រោះយើងមើលតាមដានឲ្យទាំងអស់គ្នាគ្រីស្ទីណាប៉ុលអានៅក្នុងមូលហេតុនេះដែរនៅពេលណាដែលហ៊ុនសែនគាត់ប្រកាសរដ្ឋបិទវាហាក់បីដូចម៉ុងស្រីនស៊ុយហ៊ុនសែនប្រកាសគ្រប់គ្រងជំហរចិន ហើយផ្ដល់មូលដ្ឋានតបចិន វាហាក់បីដូចជាអ្វីដែលអាមេរិកនិងអន្តរជាតិមានការព្រួយបារម្ភត្រូវបានសារភាពដោយសកម្មភាពរបស់ហ៊ុនសែនរបស់ហ៊ុនសែនចុចទី3គឺថ្មីថ្មីនេះហ៊ុនសែនប្រកាសទៅភូមិមាណែសង្ឃឹមថ្ងៃស្អែករំមេតាអ៊ំហ៊ុនសែនប្រកាសទៅភូមិមាយើងសួរថាអីជឿមាន អីកៅសុជាតិ ជាងឡានស្ទុះនេះខ្ញុំជាអ្នកក្រីប្រកាសទៅភូមិហេតុតែមកត្រូវតនកម្មវាបង្ហាញអំពីនយោបាយការបរទេសបញ្ច្រាស់ទិសរបស់អាមេរិកនិងអឺរ៉ុបដែលដាក់ទណ្ឌកម្មលើរបបភូមិរបបសឹកភូមិរបបសឹកភូមិនៅលើពិភពលោកយ៉ាងនេះ បងប្អូនខ្ញុំឧទាហរណ៍បែបវិទ្យាសាស្ត្រហើយការពិតអានឹងគឺអញ្ចឹងណែដារ៉ាវិគីម បងប្អូនមើលប្រទេសកូរ៉េខាងជើងបើកណ្ដាគេដាក់ទណ្ឌកម្មកូរ៉េខាងជើងទណ្ឌកម្មសេដ្ឋកិច្ចប្រទេសណាដែលទៅពាក់ព័ន្ធជាមួយកូរ៉េខាងជើងត្រូវគេដាក់ទណ្ឌកម្មដែរខ្ញុំឧទាហរណ៍ថ្មីថ្មីនេះប្រទេសសិង្ហបុរីប្រទេសសិង្ហបុរីដូចជាតែជាព័ត៌មាន3 4ខែមុនលួចដឹកប្រេងទៅឲ្យកូរ៉េបងប្អូនបែរនៅចាំទេពេលនោះ អាមេរិកក៏ចាប់ដើមចាប់ប្រេងនឹងទាំងអស់យកឲ្យសិង្ហបុរីអត់មាត់មួយម៉ាត់ទេសិង្ហបុរីមានមាត់មួយម៉ាត់ទេណាបងណាប្រសិទ្ធគូនិងប៉ាប៉ារ៉ានារីរដ្ឋសញ្ជាតិហេតុអីព្រោះដឹងតែខ្លួនឯងខុសព្រោះបើកាលណាអាមេរិកដាក់អន្តរជាតិគេដាក់ទណ្ឌកម្មអ្នកណាទៅប៉ះជាមួយអាប្រទេសទណ្ឌកម្មអ្នកនោះគឺរងទណ្ឌកម្មដែរអានឹងវាស្មើនឹងឧទារបស់ច្បាប់អ្នកណាទៅខ្សែគប់ ជាមួយចៅច្បាប់ស្រុកខ្មែរយើងក៏មានដែរតែយើងទិញរបស់ចៅអានឹងហៅទទួលផលចៅរកម្មទទួលផលចៅរកម្មមានមានទោសស្មើចៅដែរឥឡូវយើងសួរមើលអ៊ុងសាំងស៊ូជីហ៎អាសារីសការីយ៉ាវិរៈតាជីវិរៈនិងមីងអ៊ុងលៀងត្រូវបានអន្តរជាតិដាក់ទណ្ឌកម្មហូបបន្ទីដល់តែពេលហ៊ុនសែនគាត់ទៅប៉ះជាមួយនឹងភូមាគឺច្បាស់ហើយ អាមេរិកនឹងដាក់ទណ្ឌកម្មហើយទណ្ឌកម្មបឋមហ្នឹងណាបាទហើយរឿងនេះបងប្អូនណាដូចគ្នាគេខ្លាចណាស់ទណ្ឌកម្មសេដ្ឋកិច្ចឧទាហរណ៍ថ្ងៃមុខទីអូណេសតាកៅស្រាប់តែអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជាមានន័យថាប្រទេសដទៃទៀតมันអាចធ្វើអាជីវកម្មដោះដូរទំនិញជាមួយកម្ពុជាបានទេហ៎ដុល្លារសាំចឹងបាទពួកឲ្យតែប្រើប្រព័ន្ធដុល្លារឬតែប្រើលុយយ៉េនចិនអត់ចាក់ឌីហ្នឹង បាទអត់ប្រើប្រាស់បានអញ្ចឹងបងប្អូនមានន័យថាគ្មានអ្នកណាអាចទៅរកស៊ីជាមួយហ៊ុនសែនបានទេអាហ្នឹងណាជាចំណុចមួយដូចប្រទេសកូរ៉េបើកណាគេដាក់ទណ្ឌកម្មយុវជនស្រឡាញ់សន្តិភាពអត់មានអ្នកណាអាចទៅរកស៊ីជាមួយកូរ៉េបានទេដូចគ្យូបាបាទប្រទេសដូចប្រទេសគុយបាប្រទេសកូរ៉េខាងជើងហើយភូមាអាចនឹងឈានទៅរកនឹងដែរហើយកម្ពុជាអាចណាសន្សំសន្សំក៏ឈាន ទៅរកអាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែរតែយើងប្រាថ្នាកិច្ចឲ្យផុតហើយអ្នកដែលប្រាថ្នាជាងគេ គឺប្រជាជនកម្ពុជា ចាស់ទុំពុំយើងហើយប្រជាជនកម្ពុជាត្រូវតែមែនទេបដូររបបផ្ដាច់ការពពួករបបផ្ដាច់ការមិនដែលនាំយើងទៅរកសេរីភាពទេគឺនាំយើងទៅរកឃាតករឥឡូវយើងមើលហ៊ុនសែនគាត់មាននាំយើងទៅរកសិទ្ធទេគាត់មាននាំយើងទៅរកសេរីភាពទេគាត់នាំយើងទៅរកឃាតករ គិតកោគឺណាអ៊ុងមីងលៀងឥឡូវគាត់ទៅចាប់ដៃជាមួយអ៊ុងមីងលៀងណាអញ្ចឹងសរុបសេចក្តីមក មាន3ហ្នឹងថ្ងៃនេះជាការចែករំលែករបស់ខ្ញុំជួយស្រាយចម្ងល់របស់បងប្អូនណាហេតុអ្វីបានជាមានតនកម្មថ្មីអានឹងជាជាចំណុចថ្មីមួយដោយហេតុផល3យ៉ាងដូចខាងដើមនឹងឯងទី1ហ៊ុនសែនជាប្រធានអាស៊ានហើយអាស៊ានជាមូលដ្ឋានភូមិសាស្ត្រដណ្ដើមគ្នា រវាងចិននិងអាមេរិកហើយហ៊ុនសែនងាកទៅចិនត្រូវតនកម្មទី2ដោយសារតែហ៊ុនសែនប្រកាសបិទណាបង្ហាញអំពីការលួចលាក់មូលដ្ឋានទ័ពចិនអាចនៅរៀមទី3គឺដោយសារតែហ៊ុនសែនប្រកាសទៅភូមាចាប់ដៃជាមួយឃាតករហើយចំណុចហ្នឹងឯងបងប្អូន ខ្ញុំនិយាយអំបញ្ញមិញនេះគឺនិយាយអំពីច្បាប់ទំនៀមទម្លាប់ណាកៅទីដាពេជ្រនៃច្បាប់ទណ្ឌកម្មឯងដែលបើគេដាក់ប្រទេសទណ្ឌកម្មប្រទេសណាហើយយើងទៅរស់ស៊ីជាមួយប្រទេសហ្នឹងអាហ្នឹងចាក់មុលគឺវារងទណ្ឌកម្មដែរប៉ុន្តែបើនិយាយមកមួយយ៉ាងទៀតគឺកិច្ចខិតខំប្រឹងប្រែងជាមួយរបស់ហ៊ុនសែនទៅជួបភូមាគឺក្រោមការសម្របសម្រួលទំនុកបំរុងពីក្រោយខ្នងរបស់ចិនអានេះយើងឲ្យច្បាស់តនេះណារបស់ចិន ចឹងបើសិនជាមានការទំនុកតម្រង់ពីក្រោយខ្នងរបស់ចិន គឺច្បាស់ហើយថាហ៊ុនសែនទទួលបញ្ជា ពីចិនហើយច្បាស់រឹតតែច្បាស់ទៀតថាហ៊ុនសែនច្បាស់ជាផ្ដាល់ផលប្រយោជន៍ឲ្យចិនតាមរយៈផ្ដាល់មូលដ្ឋានទ័ពនៅក្នុង រាមហើយរឹតតែច្បាស់ទៀតថាភូមិសាស្ត្រនៅអាស៊ាននឹងគឺនឹងរងណាអធិពលនយោបាយចិនណាពីព្រោះ នៅក្នុងប្រទេសអាស៊ានគ្មានអ្នកណាហ៊ានលូកដៃទៅនៃប៉ះជាមួយនឹងប្រទេសមីអ៊ុងលៀងត្រូវបានគេបោះចោលតែប៉ុន្តែហ៊ុនសែនហ៊ានដោយសារអីបើគាត់អត់អាចធម្មតាហ៊ុនសែនគាត់អត់មានកម្លាំងអីទេនេះផលផាំងបើហ៊ុនសែនអត់អាងចិនអត់អាងឥទ្ធិពលនយោបាយចិនគឺដាច់ខាតគាត់មិនអាចទៅហ៊ានលឿនជាងទេប្រទេសកម្ពុជាប្រជាតូចប៉ុនសបកក្តាមកម្លាំងយើងបើយើងកងទ័ពយើងក៏បាច់ទៅប្រៀបធៀបមកអាមេរិក នេះយើងបាច់និយាយទេឃើញទេហើយអានឹងគឺហ៊ុនសែនត្រូវមានខ្នងអានឹងហើយដែលជាចំណុចដែល ពួកអន្តរជាតិនិងសហរដ្ឋអាមេរិកនិងប្រទេសអឺរ៉ុបនឹងគេមើលឃើញអំពីអឺទូរស័ព្ទខ្ញុំនេះអត់អីទេបាទលក្ខណៈហ្នឹងដែលវាមានទនកម្មថ្មីអានេះគឺជាចំណុចមួយខ្មែររដ្ឋដែលខ្ញុំលើកយកអំពីទនកម្មថ្មីដែលមាននឹងឥឡូវយើង ឆ្លោយសំណួរនឹងបានណាប៊ុនដេតណាឆ្លោយសំណួរថាបីចំណុចបាញ់មិញហ្នឹងបងប្អូនអាចយកធ្វើតពួកឬក៏យកដែលជាចំណេះដឹងបានហើយអត់មានខ្ញុំមិនថាត្រូវទេព្រោះតែបើឲ្យលើសពីហ្នឹងវាអត់មានបើថាឲ្យលើសពីហ្នឹងថាហេតុអីបានជាមានតនកម្មថ្មីជនសង្គមគឺទី1គឺដោយសារតែហ៊ុនសែនជាប្រធានអាស៊ានហ្នឹងឯងអាណាបាទទី2គឺដោយសារតែប្រធានអាស៊ានងាកទៅចិនអាហ្នឹងយើងត្រូវចេះទី2គឺដោយសារតែហ៊ុនសែនបិទណា តម្លាភាពនៅមូលដ្ឋានតបរៀមកំទេចអាគាររបស់អាមេរិកទី3ដោយសារហ៊ុនសែនងាកទៅទស្សនកិច្ចនៅភូមិមាដែលផ្ដល់សញ្ញាណាពង្រីកអំណាចផ្ដាច់ការណានៅតំបន់អាស៊ានអានឹងគឺអត់មានអីលើសពីហ្នឹងឥឡូវយើងបដិញអំពីជោគវាសនាអនាគតទៅវិញជោគវាសនាអនាគតនៃតើប្រទេសកម្ពុជានឹងចាប់ដៃភូមិមាឬក៏យ៉ាងណាមានករណី2បងប្អូន ករណីមួយគេហៅថាជាសិករហស្សកម្មករណីមួយទៀតគឺគេហៅថានយោបាយតល់ច្រកឥឡូវខ្ញុំនិយាយអំពីចចកខ្មៅ ករណីសិករហស្សកម្មបន្តិចចុះជួនកាលការដែលហ៊ុនម៉ាណែតការដែលហ៊ុនសែនណាទីចន្ទ្ររមាចននិសន្តនា មានគម្រោងលើកហ៊ុនម៉ាណែតហើយគាត់និយាយដដែលដដែលគ្រប់វេទិកាអំពីហ៊ុនម៉ាណែតហ្នឹងវាអាចមានភាគរយតូចមួយភាគរយតូចនោះខ្ញុំណេះចង់និយាយថាបែរជាយ៉ាងហើយក៏មាន10%ដែរគឺស្ពិនភ្នែកគេនិយាយថាសៀករហស្សកម្មអាចមិនមែនជាការពិតទេគ្រាន់តែជាការបង្វែរសភាពការអន្តរជាតិ ឲ្យមកចាប់អារម្មណ៍លើការដាក់កូនគាត់ហើយឲ្យមតិសាធារណៈជនទាំងអស់ទាំងជាតិទាំងអន្តរជាតិបដោតអារម្មណ៍ទៅលើការស្នងរាជសុំទោសស្នងតំណែងនៅ ក្នុងគណៈបកប្រជាជនអានឹងគ្រាន់តែជាសមោលភាសាមួយ ដែលហ៊ុនសែននិយាយ ដើម្បីឲ្យអន្តរជាតិនឹងប្រតិកម្មឬក៏មតិសាធារណជននឹងប្រតិកម្មខុសរឿងប៉ុន្តែរឿងដែលសំខាន់គាត់នៅបន្តធ្វើកិច្ចការមួយដែលយើងអត់បានឥឡូវយើងគិតមើលថាចេះកិច្ចការមួយដែលយើងអត់ដឹងទី1យើងដឹងថាវាមិនដឹងអាម៉េចប៉ុន្តែបើសិនជាយើងដឹងឲ្យជាក់ស្ដែងទៅគឺហ៊ុនសែនគាត់ចាប់ដើម ចាប់ចិនសំណាងអូបងដើមសិនជាបាត់បាត់ បើមិនសិនជែកបាទក្តៅបាទបាទសិនជែកតិចណែហ៊ុនសែនចាប់ផ្ដើមចាប់ចិន ហើយទៅភូមាក្នុងអំឡុងពេលដែលគាត់ត្រៀមលើកហ៊ុនម៉ាណែតវាអត់សូវណែវីលៀមថមសាន់វាអត់សូវលោសុចខ្ញុំណាបើសិនជាគាត់មានចេតនាចងក្រងគណៈរដ្ឋមន្ត្រីថ្មីពិតប្រកបមួយអាហើយលើកកូនគាត់ឲ្យទៅ ជាអ្នកដឹកនាំកម្ពុជាថ្មីគាត់ ត្រូវតែដូររបៀបពីព្រោះគាត់ត្រូវយល់ថាចេះអ្វីដែលគាត់ធ្វើនឹងទប់ទល់គេចង់ងាប់មិនទាំងបានផងចុះតម្រាំកូនគាត់តើអាចទប់ទល់បានទេហឹមពីព្រោះអ្វីដែលហ៊ុនសែនធ្វើ គឺជាអ្វីដែលហ៊ុនសែនទប់ទល់មិនមែនជាអ្វីដែលហ៊ុនសែនសម្រួល កែប្រែផ្នត់កំណត់ស្ដារលទ្ធិប្រជាធិបតេយ្យទេអញ្ចឹងបើសិនជាគាត់ទប់ទល់មិនចឹងទាំងបានផង រឿងអីបានជាគាត់បន្ថែមបន្ទុកនយោបាយឲ្យកាន់តែធ្ងន់មុននឹងដាក់កូនគាត់អានឹងខ្ញុំឆ្ងល់ហ្នឹងណាឬក៏ខ្ញុំចេះតែគិតប្រទេសផ្ដាស់បើថាវាអេធម្មតាកាលណាបើយើងយើងនិយាយគិតទៅយូរអៀងវាត្រូវមានចន្លោះណាមួយដល់ក្រឡាហុំយុទ្ធរាជដែលដែលដែលយើងត្រូវយកពិចារណាបងប្អូនណាឥឡូវអ្វីដែលហ៊ុនសែនធ្វើហ្នឹងគឺហ៊ុនសែន បន្ថែមសម្ពាធនឹងទណ្ឌកម្មតាហេតុអីយើងដាក់សំណួរសួរបានជាហ៊ុនសែនមុននឹងផ្ទេរអំណាចឲ្យកូនប៉ុន្តែបង្កើតទណ្ឌកម្មឲ្យបានច្រើនហើយគាត់សុកចិត្តចាស់ចេញដើម្បីឲ្យម៉ណែតនឹងទៅរែកអទណ្ឌកម្មនឹងអេវាវាអត់ logic ទេអញ្ចឹងបានខ្ញុំមើលតាណាហ៊ុនសែនរឿងបំណងព្រួយមិនបានបានសັດពីគឺគាត់ចង់ដាក់ហ៊ុនម៉ណែតនឹងគឺមិនមែន គាត់ខុសទេត្រូវហើយប៉ុន្តែមិនមែនពេលនេះទេអាចពេលឆ្ងាយបន្តិចពេលឆ្ងាយបន្តិចណាប៉ុន្តែគាត់ត្រូវកម្ដៅវាពីពេលនេះដើម្បីទាញចំណាប់អារម្មណ៍មហាជនឲ្យបដោតទៅលើអានោះប្រព័ន្ធសັບផ្សាយនិយាយតែពីអានោះគឺផ្លិចអំពីទណ្ឌកម្មអន្តរជាតិផ្លិចអំពីការតស៊ូមតិធ្វើផ្សេងផ្លិចអំពីការស្ដារលទ្ធិប្រជាធិបតេយ្យផ្លិចអំពីការដោះកាត់ទោសកម្មសខាហើយនឹងណាផ្លិចអំពីការអីផ្សេងផ្សេងហ្នឹងទៅចាស់ហ្នឹងបងប្អូនណា រឿងហ៊ុនសែនឲ្យហ៊ុនម៉ាណែតទៅស្នងតកូលពិតមែនមែនមិនពិតទេប៉ុន្តែអាចយូរជាងនឹងអត់ឥឡូវឥឡូវឯងអាចយួងបែបប៉ុន្តែហេតុអីបានហ៊ុនសែនកម្ដៅវាឥឡូវអាចទាញចំណាប់អារម្មណ៍មហាជនហើយពួកវាចេះវាអត់លោសិចត្រង់ថាបើសិនជាគាត់ចង់ឲ្យកូនគាត់គាត់ត្រូវតែដោះអីឲ្យស្អាតធម្មតាឪពុកម្ដាយវាមិនដែលយកអំរែកទៅឲ្យកូនមែនទេមែនទេមុននឹងផ្ទេរអំណាចផ្ទេរតំណែងឲ្យកូនណាត្រូវទៅលៀងអាបន្ទុកណាដែលគិតថាកូនអញនឹងវារែកវាអត់បានណា ប្រយោជន៍ចេញទាំងអស់មុននឹងបកគលនេះកូនឯងយកទៅឪបានជំរះស្មៅអស់ហើយកូនណា អានេះលេងគាត់ថារៀបប្រកាសឲ្យកូនឡើងកាន់អំណាចភ្លាមភ្លាមស្រាប់តែបន្តអំណាចផ្ដាច់ការ ទទួលបានទណ្ឌកម្មថ្មីថ្មីដូចក្របភ្លៀងយកហ៊ុនសែនទទួលបានអានេះហ៊ុនម៉ាណែតទទួលអានឹងបានអញ្ចឹងបាននេះថាអញ្ចេះបងប្អូនណាឃើញបងប្អូនយើងឥឡូវនេះគេផុសរូបនឹងកោកក្តី ឥឡូវនេះគេចាប់ផ្ដើមយកសូនារ៉ាទៅប្រៀបធៀបជាមួយហ៊ុនម៉ាណែតរូបហ្នឹងឃើញឥឡូវនេះស្ទឹងតែបើក Facebook ទៅលើកលែងតែ Facebook friend ផ្សេងផ្សេងមិនដឹងឃើញគេដាក់ហ្នឹងស្ទើរតែគ្រប់គ្នាអ្នកដែលនេះណាដែលខ្លះគេកាត់យកផ្ញើមកឲ្យខ្ញុំផុសតែខ្ញុំអត់ទាន់បង្ហោះទេចាំមើលមើលបាទតិចទៀតខ្ញុំចង់បង្ហោះរូបហ្នឹងមើលគេប្រៀបធៀបសូនារ៉ាគេថាឥន្ទ្រីកើតក្បែរអាចគោហ៊ុនម៉ាណែតគីងគុកកើតក្នុងវិមានមាសអាហ្នឹងត្រូវដែរបងណាបាទហើយបងប្អូនណា យើងមិនបាច់មើលស្អីទេមនុស្សយើងគេហៅថាដឹងប្រាជ្ញាដឹងសមត្ថភាពតាមរយៈការបញ្ចេញស្នាដៃមតិគំនិតនឹងឯងមែនទេបើយើងប្រៀបធៀបមែនហ៊ុនម៉ាណែតណាបើសិនជាអត់ឪទេណាគ្នាមិនដឹងជាចាប់យើងយ៉ាងណាផងសមត្ថភាពគ្នាគាត់ថាមនុស្សគីងគក់សមត្ថភាពហ៊ុនម៉ាណែតមកហ្នឹងគេហៅតលងមូលសុទ្ធសាធ ខ្ញុំមើលទៅមនុស្សនោះគាត់ថាវាកប៉ិចកប៉ុកពេកអញ្ចឹងបាននេះវាកប៉ិចកប៉ុកមែនទេហេតុអីវាព្រោះអញ្ចឹងហើយ បានជាហ៊ុនសែនណាពូទៅគាត់ត្រូវតែកំចាត់គេដាក់កូនពីព្រោះគាត់ដឹងច្បាស់ថាកូនគាត់ប្រកួតជាមួយអាណាក៏មិនឈ្នះដែរអញ្ចឹងវាត្រូវតែទូលឲ្យបដោយទៅដាក់ប្រអំណាចទៀតសង្កត់ដាក់តែហ្មងទៅណាកុំថាឡើយគណៈបកប្រជាជន ហ៊ុនសែនគាត់មើលងាយដូចថាគណៈបព្វជិជននឹងដូចសັບគោសັບសេះដែលសូនតារាធ្លាប់និយាយត្រូវមែនតែពិតអ្វីដែលហ៊ុនសែនធ្វើរត់តែបញ្ជាក់ថាសូនតារានិយាយត្រូវតានិយាយត្រូវមិនបងប្អូនណាខ្ញុំនិយាយអាវីដេអូនឹងកាន់នឹងល្បីវីដេអូនឹងក៏ល្បីហ្មងគេយកទៅចុះផ្សាយគេថាទ្រឹស្ដីសូនតារាគេថាយុវជនគណៈបកប្រជាជនមិនមែនជាឆ្កែទេជាជាប៉ុន្តែត្រូវបាន គេបង្រៀនឲ្យធ្វើជាឆ្កែ ប្រែជាប្រិយមិត្តពាក្យនោះល្បីមែនទៅណាកូថាណាកូថាណាកូថាតែនឹងខ្ញុំនិយាយតែមួយឆ្នាំណាស្រាប់តែឥឡូវហ៊ុនសែនមកបញ្ជាក់ថាសូតារានិយាយត្រូវហើយមិនចឹងមកគណៈបកប្រជាជនហ៊ុនសែនអត្តន័យរបស់គាត់មកទៅឆ្កែទាំងអស់ក្រៅតែពីកូនអញគ្មានអាណាមានសមត្ថភាពទេនេះបងប្អូនណាបងប្អូនត្រូវដឹងថានៅក្នុងជួរគណៈបកប្រជាជនសិទ្ធកូនអ្នកមានហើយពួកនោះណាសិទ្ធតែអ្នកខ្លះរៀនអាហារូបករណ៍នៅអង់គ្លេសបាទទេនៅអាមេរិកនៅអូស្ត្រាលីនៅកាណាដា អានឹងអ្នកខ្លះអ្នកអត់មានអាហាររកកូនគេដែលមានគេសឹកបងលុយ បងលុយទៅរៀនណាបងហើយចិត្តសិទ្ធិសាលាកំពូលកំពូលអ្នកដែលអ្នកដែលទោះជាកូនគណៈបព្វជិជននឹងគេគ្រប់គ្រងហ៊ុនសែនក៏ដោយប៉ុន្តែអាវិស័យអប់រំនឹងគឺធ្វើឲ្យមនុស្សមានការយល់ដឹងកែប្រែប្រត់កំណត់ធ្វើឲ្យមនុស្សមើលពិភពលោកក្នុងផ្លូវទលាឧទាហរណ៍ថាអ្នកនឹងគ្រប់គ្រងគណៈបព្វជិជនមែនប៉ុន្តែអ្នកនឹងរៀននៅសាកលវិទ្យាល័យ Oxford អ្នកនឹងរៀននៅសាកលវិទ្យាល័យ Harvard ណាអ្នកនឹងរៀននៅសាកលវិទ្យាល័យ Taft ដោយសាកលវិទ្យាល័យខ្ញុំទៅអញ្ចឹងទៅ អ្នកនឹងរៀននៅសាកលវិទ្យាល័យ Queensland នៅ អង់គ្លេសអញ្ចឹងទៅអ្នកនឹងរៀននៅសាកលវិទ្យាល័យ មែនទេស្អីទៅ Massachusetts អីចឹងទៅមែនទេរៀននៅសាកលវិទ្យាល័យស្អីផ្សេងផ្សេងអាចំណេះដឹងហ្នឹងវាធ្វើចំណេះដឹងជាពន្លឺវាធ្វើឲ្យមនុស្សហ្នឹងភ្លឺវាថាមើលឃើញពិភពលោកទលំទលាយមើលឃើញរបៀបដឹកនាំមើលឃើញបច្ចេកទេសមើលឃើញភាពរុងរឿងមើលឃើញកំណត់ដែលធ្វើឲ្យខ្មែរអស្ចារ្យគឺវាមានស្ថិតនៅក្នុងខួរក្បាលនៃបញ្ញវន្តដែលមករៀននឹងទោះបីជានឹងគ្រប់គ្រងគណៈបព្វជិជនគ្រប់គ្រងហ៊ុនសែនក៏ដោយ សាលាខ្ញុំសែនជារឿងមួយយ៉ាងប៉ុន្តែអាចំណេះដឹងរបស់គេជារឿងមួយយ៉ាងអាហ្នឹងណាព្រោះធម្មតាការអប់រំបើសិនជាគេអត់មានចំណេះដឹងมันអត់បានទទួលសញ្ញាបត្រទេទោះជាអ្នករៀនអាហារូបករណ៍ក៏ដោយ អ្នករៀនបងលុយក៏ដោយ ដូចគ្នាតម្លៃស្មើគ្នាែនេះគឺ credit តែមួយទេគាត់ថាមួយរៀនអត់អស់លុយមួយរៀនអស់លុយប៉ុន្តែឥឡូវយើងសួរថាតើពួកអស់ហ្នឹងនៅឯណាមិនមែនពួកអ្នកទាំងអស់ហ្នឹងគ្នាអត់មាន សមត្ថភាពទេប៉ុន្តែហ៊ុនសែនចាត់ទុក បញ្ញវន្តនៅក្នុងគណៈបកប្រជាជននឹងជាឆ្កែណាបងឲ្យត្រូវចាំសម្ដីសន្តារាគឺគេហៅថាសម្ដីគណិតវិទ្យា Mathematics អានឹងវិទ្យាសាស្ត្របងណាហើយបងប្អូនមើលតើគណៈបកប្រជាជនណាគេហៅតែពីដែលខ្ញុំនិយាយថាបើសិនជាគណៈបកនោះមាននលេជាគណៈបកប្រជាធិបតេយ្យពិតប្រកបមែនហ៊ុនសែនហ៊ាននិយាយថាហ៊ុនម៉ាណែតចុះអ្នកតន្ត្រីទីរឿងអីក៏មិនហ៊ាននិយាយថាណែអីចឹងទៅអ្នកផ្សេងមិនចឹងហើយណែ មានអ្នកហ៊ុនសែននិយាយហ៊ុនម៉ាណែតមនុស្សចេញណាត់ទាំងអស់ទៅគ្រប់គ្រងអានឹងដោយសារបង្ខំមិនចឹងដោយសារមនុស្សខ្លាចមិនទេព្រោះហ៊ុនសែនពេលដែលធ្វើអីមិនដែលបានពីស្ម័គ្រចិត្តឯហ៊ុនសែនមិនដែលបានអីពីបេះដូងឯងហ៊ុនសែនច្រើនតែបង្ខំឲ្យគេពីព្រោះគាត់ខ្លាចខ្មាស់គេគាត់ថាអញថាហើយឯងឯកភាពព្រមឯកភាពក៏ដោយណាអញត្រូវឲ្យគេឃើញថាអញអស់ចាមានគ្រប់គ្រងអានឹងពីមុនទូរទស្សន៍50ប៉ុកមែនដល់តែពេលឥឡូវអឺដល់តែពេលឥឡូវគេហៅថាមាន Facebook គាត់វាទៅថាខ្មាស់គេខ្លះដែរអាហ្នឹងណាអាបង្ខំគេហ្នឹងពីមុនគឺហ៊ុនសែនគាត់ត្រូវតែបង្ខំគេ100%មកឯងឯងត្រូវត្រូវតែធ្វើអញ្ចឹងហ្នឹងអញ្ចឹងឥឡូវយើងបន្តទៀតប្រិយមិត្តណាអាអាឥឡូវយើងបន្តទៀតថាតើនៅក្នុងគណៈបកប្រជាជននេះវាពិតជាសម្បូរទៅដោយនៃឆ្កែហ៊ុនហ៊ុនសែនថាមែនទេ ទៅហ៊ុនសែនគាត់ខំប្រឹងធ្វើនយោបាយអួតថាឯងខ្ញុំត្រូវឲ្យមានអ្នកនេះឲ្យមានអ្នកនោះអញ្ចឹងទៅបងប្អូនធម្មតានៅក្នុងគណៈបកមួយវាមិនដែរណាទៅគ្រប់គ្រងមកចំហៀងណាវាត្រូវតែមានអ្នកនេះវាត្រូវតែមានអ្នកនោះហើយមួយមួយទៀតណាបើសិនជាហ៊ុនសែនទោះបីជាគាត់ខំអួតទេគណៈបព្វជនមានធនធានល្អមានបញ្ញវន្តមានអីមកពីនោះមែនប៉ុន្តែសកម្មភាពរបស់គាត់នឹងអ្នកចេះដឹងទាំងអស់គឺជាឆ្កែអស់បារាហើយមានហ៊ុនម៉ាណែតទេប៉ុន្តែបងប្អូនលើប្រៀបធៀបមើលហ៊ុនម៉ាណែតមនុស្សបើយើងនិយាយទៅគេហៅថាកូនឡើងតាមខោអ៊ូវាកប៉ិកកប៉ោ túc ấy ហើយបងប្អូនយើងគាត់ឲ្យខ្ញុំណែបង្ហោះរូបនឹងតែបងប្អូនយើងទៅបង្ហោះទៅខ្ញុំមិនបាច់ទេឥឡូវគឺឃើញល្បីពេញ Facebook នឹងគេប្រៀបធៀបទៅគេហៅថាប្រៀបធៀបរវាង N3 កើតក្បែរអាចគោនិងគីងគក់ឥឡូវរហ័សនាមថ្មីរបស់ហ៊ុនម៉ាណែតមកប្រៀបធៀបជាមួយសូនារានឹងគឺ N3 កើតលើអាចគក់កើតក្បែរអាចគោនិងគីងគក់កើតក្នុងវិមានមាសអានេះខ្ញុំណែវ៉ាសខេមនឹងនឹងបងបងធុចយើងនិយាយមួយចំណុចមួយដែលខ្ញុំនិយាយថាអាចស្ពិនភ្នែកគាត់ថាខ្ញុំបើកមុខចរអា អាចស្ពិនភ្នែកហ្នឹងគឺចាន់ឆើយគឺអ្នកហ៊ុនសែនវាអត់ logic ត្រង់ថាគាត់រៀបផ្ទេតំណែងឲ្យកូនប៉ុន្តែ អញ្ជើញទណ្ឌកម្មមកដាក់លើស្មាហើយគាត់ដើរចេញមិនគាត់ ផ្ទេរអានឹងទៅឲ្យកូនរែកវាអត់ត្រូវហ្នឹងអញ្ចឹងបាននិយាយខ្ញុំថាអាចគាត់លេងលបែងហ្នឹងដើម្បីទាញចំណាប់អារម្មណ៍នៃចិត្តរបស់ឆ្នោតផងកុំឲ្យយើងនឹងផ្ដោតទៅលើទនកម្មកុំឲ្យយើងផ្ដោតទៅលើស្ដារលទ្ធិប្រជាធិបតេយ្យកុំឲ្យយើងផ្ដោតទៅលើការដោះលែងកម្មសិក្ខាកុំឲ្យយើងផ្ដោតទៅលើគណៈបកសង្គ្រោះជាតិកុំឲ្យយើងផ្ដោតទៅលើសិទ្ធិមនុស្សយើងផ្ដោតទៅលើតកូនគាត់ទៅនៃចុងការចាញ់បោកហ៊ុនសែនអាផ្សាយពាណិជ្ជកម្មហ៊ុនម៉ាណែតច្រើនពេកតែប្រព័ន្ធផ្សព្វផ្សាយសូមតារាចុងការចាញ់បោកហ៊ុនសែនខ្លះដែរ អេចាញ់ចាញ់ទៅប៉ុន្តែអាហ្នឹងបកស្រាតខោណាសូនរាមានតែចាច់បោកទេបើណាសារដែលសូនរានិយាយគឺផ្ដាល់នៅពន្លឺស្រាតខោទេប៉ុន្តែចេះមានពេលខ្លះខ្ញុំថាគិតទៅចាញ់បោកនឹងមានពេលខ្លះយូកាហ៊ុនសែនគាត់និយាយដើម្បីឲ្យគាត់និយាយដដែលដដែលនឹងដើម្បីឲ្យកំដៅព័ត៌មានហ្នឹងវានៅនិយាយពីកូនគាត់រហូតអញ្ចឹងធម្មតាពិភពលោកកៅថាការមានពេលខ្លះយុទ្ធសាស្ត្រមួយទោះអ្នកឯងរិះគន់ក៏ដោយអ្នកឯងខឹងរ៉េសអប់ក៏ដោយប៉ុន្តែធ្វើយ៉ាងណាដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយអាមេឌៀហ្នឹងនិយាយតែពីរឿងហ្នឹង អានឹងជាជោគជ័យមួយឃើញទេឥឡូវនិយាយពីតតច្រកនិយាយពីតតច្រកណាហេតុអីបានជាខ្ញុំថាហ៊ុនសែនតតច្រកណាឆាប់សៀងហៃហ៊ុនសែនតតច្រកគឺដែលខ្ញុំចង់និយាយទៅ វាអត់មានអីក្រៅពីហេតុផល3ដែលខ្ញុំផ្ដល់បទសម្ភាសទៅដល់វិទ្យុស៊ីសេរីដែលខ្ញុំនិយាយទេ ទី1គឺហ៊ុនសែនអស់សង្ឃឹម នៅក្នុងការបញ្ចុះបញ្ចូលគណៈបកប្រជាជនហ៊ុនសែនត្រូវតែប្រើធម៌គម្រាមកំហែងគៀបសង្កត់ដែលជាវប្បធម៌របស់គាត់ភ្ជុំក្បាលមនុស្សឲ្យធ្វើតាមគាត់ទាំងមិនឯកភាពណាចឹងបានមនុស្សស្អប់ហ៊ុនសែនច្រើនណាទោះបីជាគេថាជ័យយោហ៊ុនសែនអ្នកអានឹងគឺស្អប់ហ៊ុនសែនទេណាចឹងគាត់អស់សង្ឃឹមមួយទី2គឺដោយសារតែសុខភាពរបស់គាត់បំតាបទើបគាត់ហៅកូនចៅសាឌីនូអ៊ីវ៉ាមក ធ្វើបណ្ដាំមរតកអំណាចចុងក្រោយគាត់ទំនងជាដឹងច្បាស់ថាតិតិតិសាវសាវកសង្ឃោនឹងកើតមាន នៅ ក្នុងពេលឆាប់ឆាប់នេះខ្មែរ Happy Pal បុនិចធួនបុនិចធួនអាហ្នឹងគឺគឺចេះហើយចំណុចទី3គឺ បង្ហាញអំពីការប្រេះស្រាំពីព្រោះ នៅក្នុងគណៈបកប្រជាជនអ្វីអ្វីទាំងអស់ហ៊ុនសែនញើសឈាមគណៈបកប្រជាជនធ្វើទាំងមូលបានទៅលើហ៊ុនសែនម្នាក់ឯងគាត់បងប្អូនគណៈបកប្រជាជនអត់និយាយពីព្រោះខ្លាចខូចប្រយោជន៍ទេណានេះអញ្ចឹងពេលដែលហ៊ុនសែនទល់ច្រកនេះទើបហ៊ុនសែនត្រូវតែបង្ខំតន់គាត់នៅមើលឃើញប៉ុន្តែហ៊ុនសែន ពេលដែលគាត់បង្ខំទាន់គាត់នឹងមើលឃើញបើសិនជាវាជារឿងតលច្រកហ៊ុនសែនបានប្រព្រឹត្តនៅ ទង្វើល្ងងខ្លៅមួយ ទង្វើល្ងងខ្លៅមួយគឺថាសេចក្ដីស្ទឹងត្រែងតែនឹងខ្ញុំថាហ៊ុនសែនល្ងងមកគឺវាឬក៏គាត់ទឹកចាប់សុំគាត់ត្រូវដោះឲ្យយ៉ាងណាទេពីពួកខាងដើមខ្ញុំថាវាជារឿងស្ពិនភ្នែកចាបើសិនជាវាមិនមែនជារឿងស្ពិនភ្នែកសិរហាសកម្មទេហ៊ុនសែនគឺជាមនុស្សល្ងងបំផុត ដែលពេលដែលខ្លួនឯងរៀបនឹងចិត្តចប់រៀបនឹងដើរចេញប្រគល់តំណែង ទំនួលខុសត្រូវប្រទេសជាតិដ៏ធំមួយឲ្យទៅកូនមិនខំស្ដារស្ថានភាពឲ្យធូរស្រាលដើម្បីឲ្យកូននឹងវាត្រូវជាមួយគេជាមួយឯងដើម្បីសម្រាលដល់កូនបែរទៅជាបន្ថែមទណ្ឌកម្មអាមេរិកដាក់ឲ្យកូនទៅវិញ ចឹងបានជាបងប្អូន មានឃើញសារមួយដែលខ្ញុំសរសេរឃើញទេហើយជាបងប្អូននេះហ่ะសារមួយដែលខ្ញុំសរសេរនោះខ្ញុំដាក់ថាចែកកៅម៉ាតាំងហ៊ុនម៉ាណែតបានត្រឹមតែដេកអនឹងមិនដែលคล้ายជាការពិតអាហ្នឹងណាខ្ញុំដាក់ថាហ៊ុនម៉ាណែតបានត្រឹមតែដេកអនឹងមិនដែលคล้ายជាការពិតត្រង់ហ្នឹងខ្ញុំចង់និយាយតែម៉េចទេណាហ៊ុនសែន ខ្ញុំចង់និយាយថាបើសិនជាហ៊ុនសែនស្រឡាញ់កូនគាត់គាត់ចង់ផ្ទេរអំណាចឲ្យកូនគាត់គាត់ត្រូវតែជួយសម្អាត សម្រាលមុននឹងឲ្យកូនអានឹងទៅកូនណាឬក៏ថែមបន្ទុកបើ ថែមបន្ទុកវាអត់ logic ទេបើសិនជាហ៊ុនសែនថែមបន្ទុកស្រីសុភាពមានន័យថាហ៊ុនសែនមិនអាចបកគលបន្ទុក នឹងទៅឲ្យកូនគាត់ទេគាត់នឹងបន្តហើយបើហ៊ុនសែនបន្តឧទាហរណ៍ថាហ៊ុនសែនស្រាប់តែ ឧទាហរណ៍ស្លាប់ឧទាហរណ៍គាត់ស្លាប់ក្នុងកំឡុងពេលដែលគាត់កំពុងបន្តមិនទាន់ប្រគល់អំណាចទៅឲ្យហ៊ុនម៉ាណែតផងអាហ្នឹងគាត់បរាជ័យល្ងងណាល្ងងណាអញ្ចឹងបើសិនបំណាច់បើយើងបើកសម្រាប់មនុស្សជំនាន់ក្រោយត្រុសត្រាយសម្រាប់ក្មេងជំនាន់ក្រោយសម្រាប់កូនចៅគណៈបកនៃប្រជាជនរឿងអីបានជាដែរអញ្ជើញទនកម្មឲ្យកូនចៅរបស់អ្នកឯងមិនចឹងទេហើយសួរថាតើហ៊ុនសែនគាត់ធ្វើអញ្ចឹងជ័យមួយឲ្យយើងឈប់ទេយើងឈប់មិនកើត បើហ៊ុនសែនអត់ឈប់ផងមិនចឹងយើងឈប់ដរាបណាតែហ៊ុនសែនឈប់ទីណាមានការជីជន់រិចឈូទីនោះមានការរើបំរាស់បើហ៊ុនសែនមិនបញ្ឈប់ការជីជន់តើឲ្យយើងបញ្ឈប់ការរើបំរាស់យ៉ាងដូចម្ដេចព្រោះអាហ្នឹងនយោបាយគឺវាត្រូវតែឈប់ទាំងអស់គ្នាមិនចឹងហ៎បាទច្បាប់គឺវាត្រូវតែចឹងព្រោះឥឡូវយើងអត់មានឈប់ទេព្រោះវាត្រូវតែចឹងមែនទេ ហើយនយោបាយមិនអាចបញ្ចប់ដោយចំនួនបានទេគឺបញ្ចប់ដោយការជជែកតែប៉ុណ្្នឹងឯងបើហ៊ុនសែនអត់ឈប់អានឹងយើងតទៀតទៅបាទនេះហ៊ុនសែនបើអាសម្ពាធនឹងខ្លួនឯងរែកមិនអស់ទេនេះអានទុកឲ្យកូនរែកកូនចៅក៏រែកចំនួនក្រោយទៅអញ្ចឹងប្រិយមិត្តស៊ីកម្ពុជាយើងអូថ្ងៃនេះបងប្អូនយើងទស្សនាច្រើនណាស់បាទផ្សាយផ្ទាល់ធម្មតាណាអញ្ចឹងប្រិយមិត្តយើងឈានចូលទៅដល់របៀបរះចុងក្រោយសំណួរចម្លើយនិងបញ្ហាផ្សេងៗបងយើងដល់ហើយដែរ នៅតិចទៀតនៅតិចទៀតហ៎5មីនិតអូដងសាំងមីនិតអត់អីទេអញ្ចឹងសកុនតរៈឡុងបាទហ៊ុនសែន មិនខ្វល់អើហ៊ុនសែនល្ងងមកណាចង់ជើញលោកគូទៅណាលោកអីលោកលុងអើយជិបសួរលោកលុងខ្ញុំអញ្ជើញលោកលុងមកបាកងនៅសុកបារាំងអូមកវិសមការ vacation ណាអង់គ្លេសថា vacation បាកង បារាំងហើយហើយលោកលោកសាចាក់ដែរអញ្ជើញមកយើងទទួលអូខេអូខេសិបងល្អណាស់ហ្នឹងហើយហើយឥឡូវយើងត្រឡប់មកវិញបាទឥឡូវយើងជីប្រហែលជា10នាទីទៀតទេកុំតាន់ចូលផ្ទះទៅចូលផ្ទះបាច់ហើយបាត់ហ្នឹងអាលក្ខុងនិងយ៉ាំរស្មីបាទប៉ុន្តែល្ងងងណាអញ្ចឹងបាទខ្ញុំថាអញ្ចេះបានតរីណែកំប្រុកល្អិតកំតិចសេដ្ឋីខ្ញុំថាអាចជារឿងលខោនឬក៏ស្ពិនភ្នែកទេព្រោះធម្មតាហ៊ុនសែនឆ្លាតក្នុងរឿងតាក់ទិញនយោបាយ គាត់មិនល្ងងដល់ថ្នាក់ផ្ទេរអំណាចឲ្យកូន ដោយបន្ថែមសម្ពាធទេប្រមូលបរទេសដាក់សម្ពាធទៅផ្ទេរអំណាចឲ្យកូននៅភាសាអង់គ្លេសភាសាប្រាំងហៅ sepa logic វា sepa logic បាទអាហ្នឹងវាអត់ logic វាអត់ត្រូវអញ្ចឹងវាច្បាស់ហើយថាតំណងជាមិនមែនក្នុងពេលអាថ្មីថ្មីនេះទេអាចយូរបន្តិចហើយខ្ញុំសូមផ្ដាំទៅសម្ដេចអញ្ចេបើអាណិតកូនទេណាបើចង់ឲ្យកូនរុងរឿងទេណាកុំ កុំយកតពួកមកឲ្យកូនច្រើនពេកប៉ុន្តែទោះយ៉ាងណាក៏ដោយប្រសិនជាហ៊ុនសែនគាត់គិតថាឯង អានេះកូនអញដូចគឹមចុងអ៊ុនចឹងរៀននៅប្រទេសស្វីសត្រូវតែផ្ដាច់ការខ្លាំងជាងអញបានអត់មានបញ្ហាទេប៉ុន្តែជាងត្រូវសួរថាដាលីអ៊ុយតើគណៈបកប្រជាជនហ្នឹងគេព្រមដែរអស់បងប្អូនយើងកុំមើលងាយគណៈបកប្រជាជនថាសុទ្ធតែផ្ដាច់ការបាទណាជួនកាលរឿងអីមួយប្រយោជន៍អីមួយដែលមិនដាច់មិនអាចឲ្យគេធ្វើអីប្រទេសផ្ដាស់បានហើយវាទៅតែដើម្បីប្រយោជន៍ជាតិជាធំឧទាហរណ៍ថាបើសិនជាបែកបាក់បើសិនជាធ្វើហ៊ុនសែនហ៊ុនសែនក៏មានតែខ្លាចពីណាអញ្ចឹងវាឲ្យខាត់ បើខាត់ប្រយោជន៍គណៈបកប្រជាជនវាវាខាត់ដែរតែអាពេលដែលប្រទេសមួយដែលមានការបែកបាក់ប្រេះស្រាំវាប្រយោជន៍ដ៏សំខាន់គឺប្រយោជន៍ជាតិវាខាតណាអញ្ចឹងគេសុកចិត្តឲ្យហ៊ុនសែនធ្វើឲ្យធ្វើទៅប៉ុន្តែបើសិនជាហ៊ុនសែនបន្តនឹងមកដល់កូនខ្ញុំជឿថាអ្នកដែលប្រឆាំងនៃជាមួយហ៊ុនសែនដែលនាំប្រទេសទៅកូរ៉េខាងជើងមុនគេគឺគណៈបកប្រជាជនហ្នឹងឯងបើទោះគេថាគណៈបកប្រជាជនមានទស្សនៈមួយ